កំឡុងទៀតឯងកុំអលោទនីចាំដើមពេលនំអា ទីណាព្រះបីខ្ញុំកាលមកសូមនមស្ការសូមគុំចំពោះព្រះធរៈធរៈធរៈគ្រប់អង្គសូមចម្រើនពរដល់សិលវន្តសរតីដល់សពបានស្វាទាំងអស់ដែលបានជួបជុំគ្នានៅក្នុងទីនេះការជួបជុំគ្នាក្នុងទីនេះគឺទឹកដូចជាការធ្វើនៅបឋមសង្ឃានីនៅក្នុងសម័យព្រះដ៏មានភាពដូច្នេះមុននឹងប្រកាសនាទាំងបីព្រះអង្គ សម្ដៅព្រះធម៌ទេសនាខ្ញុំប្រកាសណាក្នុងព្រះសូមលើកឡើងយកដីសំកថាបន្តិចដើម្បីបញ្ជាក់ដែលនៅបានកើតការជួបជុំគ្នាក្នុងពេលនេះគឺដោយសារអីគឺដោយសារសភាពុទ្ធបរិស័ទនៅក្នុងក្រុមគ្រួសាររបស់លោកយាយបាស្តាសុណងក្រុមទាំងបុកប្រាំបុកស្រីទាំងអស់និងថាការជំរុញពុទ្ធបរិស័ទ កំណត់ជនគាត់អង្គគុំក្នុងចិត្តឆ្ងាយមានសុភាសិតខ្លះដែលនឹកឃើញថាតើនឹងធ្វើដើម្បីមកដើម្បីឲ្យបានផលច្រើនតើនឹងធ្វើដើម្បីមកដើម្បីឲ្យពុទ្ធសាសនារុងរឿងដោយមូលហេតុនេះហើយដោយនឹកឃើញយ៉ាងបានគិតថាគឺមានតែចំណាយថវិកាធនធានគឺប្រកបតែខ្លួនខំប្រឹងវត្តក្នុងអង្គការយូរ យកមកដើម្បីចំណាយក្នុងពេលនេះនិមន្តព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលគិតជាខែមាន18ខែដែលគិតជាចំនួនសង្ឃមានជាង1000អង្គហើយនឹងអញ្ជើញសិលវងប្រតិតាមជ័យសល់10និងសិល5សិល8ទាំងអស់ដែលគិតជាខែមាន18ខែដូចគ្នាបើគិតជាចំនួនមនុស្សនៅបរិបត្តិធម៌មានចិត្តដល់ទៅ1000ដែរ តាមរបាយការណ៍គណៈកម្មការខាងចំទៅបានបញ្ជាក់ថាមហោមហាដែលត្រូវបានចំណាយទិញចូលសប្តាហ៍ជីវិតជាមធ្យមភាពគឺត្រូវចំណាយអស់2500កញ្ចប់សម្រាប់ពេលគឺគាត់មានសភាខ្លាំងណាស់ថវិកាមួយចំនួនសម្រាប់ចេញសោះទៅឡើងដែលមកអំពីទិសទាំង8ពេលធ្វើដំណើរមកនិងធ្វើដំណើរទៅ ហេតុការវិញ្ញាណសុខចំណាយទៅលើមហោមហាទឹកសុខទេជាគ្រប់បែបយ៉ាងទាំងអស់ហើយមានហេតុការមួយចំនួនទៀតសម្រាប់ប្រទានជាបច្ច័យ4ដល់ព្រះអង្គនិងសិលវងសិលបតីទាំងអស់ដោយមានប្រព្រឹត្តចង់ស្ដារឡើងវិញនូវអធិពលរបស់ប្រសំនៅក្នុងពុទ្ធសាសនាព្រោះសាសនាបាន2543ឆ្នាំហើយដើម្បីធ្វើឲ្យគ្រប់5000 ដោយសេចក្តីសង្ឃឹមទុកថាព្រះសង្ឃជាបរិឆេទនៅក្នុងចិត្តមាសាសនានេះនឹងបង្កើនឡើងការបប្រតិបត្តិឲ្យពោះដើម្បីជំរុញសាសនាប្រជានិស័យគ្រប់ប្រាំផងដោយមូលហេតុនេះហើយទើបបានកើតខេត្តឡើងហើយម្យ៉ាងទៀតដោយសារអំណាចចង់បានបនចង់បានកុសលចាត់ថាបនក្នុងទីនេះជាបនជីវកម្មកម្មឬក៏ជាអាជីវកម្ម បុណ្យជីវកមហាកម្មគឺបុណ្យជប់លៀងជីវិតគឺការរស់នៅរបស់លោកអ្នកម្ចាស់តាមជានាមបច្ចុប្បន្នកាលនេះកម្មទេវរាជគ្រប់ទូទាំងអស់សូមឲ្យសុខទៅអស់ទៅឲ្យសូមទៅឲ្យរលីទៅឲ្យមានលបញ្ញខណ្ឌរបស់សុខភ្លឺឆ្លាតសម្រាប់ត្រង់តទទួលយកនៅមកដាក់ស្មីទទួលមកតាមពីបងក្នុងជាតិនេះនិងទៅក្នុងអនាគតជាតិឲ្យបានចប់រៀងរៀងរហូតដល់ពេល នៅក្នុងប្រកបនេះក្រុមគ្រួសារនេះគឺមានសភាខ្លាំងមិនមែនធម្មតាគឺបនប្រអូប្រហែលពីខាងដើមមកអានេះអានោះមិនមែនតិចតាមខ្ញុំបានស្មានដឹងតែដល់ពេលនេះវាលះខ្លាំងគឺជាបឋមទស្សនៈឬក៏បឋមសន្និបាតដែលយើងបានជួបជុំគ្នានៅក្នុងព្រៃអំបវត្តឬព្រៃស្វាយនៅក្នុងវត្តអង្គរភ្នំខាងនេះដូច្នេះខ្ញុំប្រកាសណាស្មារតីដែលជាសក្តី អ្នកដំណំកលការកសលនៅខាងចម្រើនកសនានេះក៏សូមអភ័យទោសនិងសូមខមាទោសចំនួនលោកអ្នកម្ចាស់ដើមបងបើសិនជាការទទួលបរិសន្ធារៈសំរុំក្តីនិងសំរុំក្តីចំពោះប្រកាសណាទាំងឡាយហើយនិយាយតាដូនជាតាជាទាំងអស់ដោយការមហោមហាឬក៏ពេទ្យជាទៀងព្រោះនៅស្រុកនេះគ្មានទឹកចេញពីដីទេគឺមានទឹកចេញតែពីដង ព្រោះសត្វទឹកសត្វទាំងអស់រាប់ពាន់លោកបើសិនអត់មានរបាំងដងទឹកបណ្ណាទឹកស្រង់ចេញពីពីងពីងចេញពីហាងចេញពីហាងចេញពីកាប៊ីនទាំងអស់អញ្ចឹងអត់មានចេញពីស្រាប់ទេហើយឲ្យលោកជំនាញការកកខំស្វះខាតដោយចំណិតណាលើនឹងខាងឡើយផ្នែកខាងអនាម័យរបៀបប្រើប្រាស់ដោយបុគ្គលជាយន្តអស់គឺខ្ចប់វិញខ្ចប់វិញទាំងអស់ នៅតាមជនហោះមនុស្សតិចហើយសិតតែមានចំណេះចេះដឹងបកថាបោះពោះតែក្នុងពេលនេះគឺយើងឃើញថាប្រតិអ្នកស្លឹករក្សាមិនដែលបានដឹងម្ល៉េះហើយមានការខ្វះខាតនៃបញ្ហាណាមួយហើយបើចឹងសេចក្តីខ្វះខាតទាំងអស់សូមព្រះអង្គអស់លោកសាធុជនមេត្តាករណាអនុគ្រោះដល់អស់លោកអ្នកម្ចាស់ដើមបុណ្យផងចុះហើយម្យ៉ាងទៀតសូមបំណើកម្បូរនៅកងការរក្សាទាំងអស់លើកឡើងទៅជូនចំពោះ មកផលិតវិញ្ញាណខណ្ឌបបការិជនពូលមានតាបេតារបស់លោកអ្នកម្ចាស់ដើមបំនិងបកណាអស់លោកសាធុជនពុទ្ធបរិស័ទទាំងអស់ដែលបានចែកខារលេខណ្ឌទៅទាំងបាបានក៏សូមឲ្យបានសម្រេចសម្រងនៅទីដីសុខនៅក្នុងឋានសួគ៌ទេវលោកតទៅទៅយ៉ាងជាសូមស្វែងវិញកសំនេះបានដល់ប្រកាសណាជាម្ចាស់ជីវិតព្រមទាំងសម្ដេចព្រះកੰហេសី ដែលព្រះអង្គជាស្វេនៃច្បាប់ទាំងទៅព្រះអង្គកកនទឹកដីកម្ពុជាមានបជននិយមចាស់ជារៀបត្រង់ពីអន្តរការណាស់ទៅហើយដែលសារអំណាចប៉ុនកសលក្នុងថ្ងៃនេះយៈនេះសិក្សាវិបស្សនាសូមអរប្រកាសណាបានប្រកបដោយបជនវាទាគិយុជាងរយប្រវត្តិសាស្ត្រនៃប្រកបដោយសេចក្តីសុខជាសមរភាពដើម្បីគង់នៅប្រថាប់ជាសក្ការៈនិងជាមនុស្សដល់ប្រពន្ធខ្មែរតរទៅ ហើយម្យ៉ាងទៀតក៏សូមថ្លែងអំណរគុណដល់លោកអភិបាលស្រុកធម្មការស្រុកធម្មការខេត្តនគរបាលកងទ័ពបលិយោធាទាំងអស់ដែលបានសហការជួយការពារសន្តិសុខដំណើរការអស់4 5ថ្ងៃនេះហើយសូមឲ្យអស់លោកបានប្រកបតែជ័យជំនះសុខភាពល្អនិងអភិវឌ្ឍគ្រប់បែបយ៉ាងនៃការកសាងប្រទេសតទៅទៅម្យ៉ាងទៀតសូមប្រមាណកំណត់ប្រមុំប៉ុនកសោអតិដល់ពពួកទេវតា ក្នុងវិមលលោកភាពសូមទេផ្ដល់អស់អនុមោទនាត្រេកអរនៃកម្លាំងកងការកសតដែលកើតឡើងក្នុងពេលនេះបើសិនជាបងអនុមោទនាហើយក៏ជួយបិញបាច់ឆែកតរថានៅពុទ្ធសាសនាលោកអ្នកម្ចាស់បុត្រអស់លោកបកណ្ណាគ្រប់ទាំងអស់គ្រប់ស្ថាប័នគ្រប់ស្ថាប័ននៅក្នុងរាជាណាចក្រកម្ពុជា ឲ្យបានប្រកបតែនៅសេចក្តីសុខសេចក្តីចម្រើននិងពរទាំងតាមប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិញ្ញាសម័យជាវេលាហើយម្យ៉ាងទៀតសូមអរព្រះពុទ្ធសាសនាតាមនៅសក្តិក្នុងលោកគ្រប់5000ពី5000បរិសាដោយការបប្រតិបត្តិធម៌វិបស្សនាក្នុងពេលនេះសូមអរប្រទេសកម្ពុជាបានសុខសន្តិភាពជានិរន្តរ៍កុំឲ្យមានទុក្ខកុំឲ្យមានភ័យរបស់បលាយពុទ្ធសាសនា កុំឲ្យគប់នៅក្នុងស្មាររត់ចើមនៃឆ្នាំតរៀងទៅសូមឲ្យទឹកដីកម្ពុជាប្រជាហើយធម្មជាតិទាំងឡាយបោះដាយើងគុំតាមដល់យុទ្ធសាស្ត្រតជាមាសជាប្រាក់តែបីពលរដ្ឋខ្មែរប្រព្រឹត្តក្នុងការកសាងជាតិមានរភូមិតរៀងទៅសូមអនុមោទនា យើងមានដាក់ថាអាទិអាទិតែថាខាងដើមដូច្នេះខាងដើមនៃធម៌ទេសនាខ្ញុំបកណាអាត្មាទេសូមលើកឡើងបង្កើននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈពរទាំង4ប្រការនេះចូលចម្រើនដល់ដែលណាម្ចាស់គ្រប់ផងនឹងមានបដិជាគុណព្រះធម្មនេចាជាអធិបតីរបស់លោកសពរៈទាំងឡាយជា មហាបាតមហាបាតិកាព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអង្គរក្រុមក្រុងនេះទាំងមូលទាំងអស់បានរួមធ្វើបុណ្យជាពិធីចម្លែកដែលបានធ្វើជាសមាធិធម៌កម្មដ្ឋានអស់កំណត់ធេរៈវេលាចំនួនប្រមាណថ្ងៃកន្លងមកហើយដល់មួយថ្ងៃនេះជាថ្ងៃចប់កំហើយត្រូវឲ្យមានតរ ទេសនាក្រែ3តាមលំនាំដើមតែប្រពុតជាម្ចាស់ចងបរិណិព្វានទៅហើយមានព្រះមហាកសបៈថែជាសង្ឃវុទ្ធោចាក់ជាងគេនាំធ្វើដើមបីនឹងបំបត្តិនៅទៀតមិនគួរកប់បីក្នុងពុទ្ធសាសនាដូចណែក៏បាននិមន្តខ្ញុំមកករណាស្មាភាពទាំង3រូបនេះឲ្យជាអ្នកសំដែងនៅព្រះធម៌មោសេសទេសនាក្រែ3 ខ្ញុំមកករណាអាត្មាព្រះទាំង3រូបនេះក៏បានទទួលព្រះជាអ្នកសម្ដែងឡើងបីជាបដិការៈតបស្នងឆ្លងសធាបណ្ដាពុទ្ធសបុរសទាំងអស់ក៏ប៉ុន្តែបើសិនណាជាខ្ញុំមកករណាអាត្មាព្រះសម្ដែងទៅហើយមានបកាតោលើលោះដោយរបបបានព្រះបល័យទឹកដីអធិបាយត្រង់កលៃឯណានិមួយមិនសំគួរមិនសពគ្រប់មិនក៏អធិស្រ័យ ជាទីសន្និដ្ឋាននៃអលោកសពរងនោះទេក៏សូមតាំងតែអតីដល់ខ្ញុំមកែណាអាត្មានឹងបែងទៅតាមដោយនៅសតិបញ្ញាស្មារតីអមថយសាសពរទាំងឡាយក្នុងឱកាសពេលនេះដែលចូលសម្ដែងធម៌មានក្រែបីនេះគឺមិនមែនអាត្មាតែម្នាក់ឯងដូចនេះទេដែលលោកមានពងក្រែខាងស្ដាំមួយអង្គពងខាងឆ្វេងមួយអង្គដូច្នេះមាននេតិហៅថាសង្កេយនីយា នឹងសូមរៀបរាប់អំពីសង្ឃយនីអំពីខាងដើមបាតុពុទ្ធជាម្ចាស់ចងបរិណពៀនទៅរំលឹកជា3ខែធ្វើសង្ឃយនីក្នុងរយៈពេលដែលប្រពុតជាម្ចាស់ទ្រង់ប្រជួនខ្លាំងបរិនិព្វានទៅដែលមានព្រះមហាកតសៈថេជាសង្ឃវត្ថោលោកនិមន្តទៅទៅដងព្រៃឆ្ងាយមានបរិវារជាសាស្ត្ររបស់ផងលោកដល់1500អង្គ មកទៅពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅបាន7ថ្ងៃហើយពេលណាពុទ្ធបរិស័ទទាំងឡាយស្រាប់តែស្ដេចខាមលរាជនោះមកជាប្រសំមិនឆែកទេរហូតដល់7ថ្ងៃដល់កប់បំងទេវតាត្រង់នេះបើកាលណាអាត្មាភាពខ្ញុំកាលណាបណ្ដាញរៀបរាប់ដោយវែងឆ្ងាយទៅឃើញតែពេលវេលាខ្លីទៅហើយនោះសូមជ្រោកជ្រោកខ្លះ ក្នុងរយៈកាលដែលទេវតាមិនគប់អធិស្រ័យរបស់បងគេដោយយល់ឃើញថាព្រះមហាកតបកតបហេនេះជាសច្ចចំណិតពីព្រោះអ្វីព្រោះថាព្រះមហាកតបហេនេះលើសងទាំងអស់ក្នុងមណ្ឌលពុទ្ធសាសនាមានណាមួយដែលបានប្រណិមត្តទៅដល់ទាំង13គោរពទាំងអស់ទេ ដោយជាប្រពុតជាម្ចាស់ចឹងដែរយ៉ាងដូច្នេះហើយបានជាប្រពុតទ្រង់បរិនិព្វានទៅហាក់ដូចជានៅមានឧបរិស័យស្រណោះតាក់ទងនៅកបកៈមិនបានបានស្វ័យសង្គមនៅពេលដែលនៅពេលទៅហើយដល់ប្រទេសតាដល់មនុស្សម្នាជួយជើងស្គរបុជជាតិរបស់ព្រះអង្គមិនបានឆែកសម្រេចដោយសេចក្តីប្រាថ្នាបានស្ដេចមករាជសួរទៅព្រះនរិទ្ធ ថាមានហេតុអ្វីបានជាបូជាប្រកបមិនកាន់យ៉ាងដូចនេះព្រះអរុនព្រះអរុនលោកក៏ព្រមឆ្លឹកខាងឈានលោកយល់ឃើញថាមកអំពីមហាការតបមិនបានមកដល់ថ្វាយពពួកដល់ទៅស្ដេចមករៀងហើយពេលណាក៏អង្គចាំទៅសម្រំតាំងព្រះមហាការតបមកដល់ និយាយអំពីព្រះមហាកាសពដែលព្រះអង្គទ្រង់បរិនិព្វានបានមួយថ្ងៃពីរថ្ងៃហើយព្រះអង្គក៏មានបំណងចង់នឹងវាយបង្គំចំពោះព្រះបរមគ្រូព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះដែរក៏ប៉ុន្តែក្នុងឱកាសពេលនោះព្រះអង្គទ្រង់និមន្តមកសំមកដល់ដោយមានបរិវារទាំង500មកជាមួយផងក្នុងដំណាក់កាលដែលព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅអស់លោកសុខបរិបទាំងឡាយអាកាសធាតុព្រះអាទិត្យក្តៅខ្លាំង អញ្ចឹងព្រះមហាកាសបលោកនិមន្តមកមកពេលបដិខ្លាំងលោកទៅជ្រក់ក្រោមលោកឈើជ្រក់ក្រោមលោកឈើហើយមិនយូរប៉ុន្មានស្រាប់តែឃើញអាជីវៈដែលជាអ្នកបួសខាងក្រៅសាសនាគេកាន់ទាកាន់ការមន្ទាមកកាន់ធ្វើជាឆាត់ធ្វើជាឆាត់បាញ់ពីវត្តថ្ងៃក្តៅខ្លាំងដល់ដើរមកទន្ទឹមពេលណាព្រះមហាការតបលោកឃើញលោកស្គាល់តកា មន្ទីររបស់នេះមិនដែលធ្លាក់មកខុសការខុសវេលាដែលមានហេតុទីអស្ចារ្យនៃព្រះធម្មយរបស់នោះទេក៏ហើយសួរអាជីវៈសួរសួរថាអ្នកអ្នកមកពីណាថាខ្ញុំកណាមកពីក្រុងកូសេនារីស្ដេចម៉ាឡារីហើយសួរថាអ្នកឯងដឹងថាព្រះបរមគ្រូរបស់កងយើងព្រះអង្គគង់នៅណា អាជីវៈហ្នឹងគ្រាន់តែលឺលោកសួរប៉ុណ្ណឹងទៅយកក្តីបន្ទោសយីតាប្រកាសអ្នកឯងមិនដឹងតាគ្រូរបស់អ្នកឯងចូលនៅពេញគម្រប់7ថ្ងៃហើយនោះទេនេះអត់លោកសពរកឡាយដែលហេតុជាការដើមដែលនាំឲ្យកើតធ្វើបឋមសង្កេយនីក្តីទុរិយសង្កេយនីក្តីតរិយសង្កេយនីក្តីក៏មានរបៀបតែបែបមួយក៏ប៉ុន្តែក្នុងឱកាសពេលនេះនៅសូមជម្រាបនឹងទូល ពុទ្ធិកាទៅក្នុងបឋមអសង្គេយនាដែលធ្វើជាដំបូងមានលោក700អង្គមានលោក500អង្គទេបញ្ចសិទ្ធ500អង្គព្រោះ7ខែទៅបានចប់ហើយក្នុងឱកាសពេលនោះវាមានសេចក្តីហោហែតទៀតដោយនឹកឃើញថាមានក្រែបអនន្តផងមាន ពុកល័យផងបើចឹងសង្ខេបតែក្តីដែលជាប់ទៅពីខាងដើមនេះចោលប៉ុណ្ណឹងនឹងសូមលន់មកដាក់នាមបញ្ញាឲ្យខាងព្រះអង្គគង់ក្រែខាងស្ដាំដៃរបស់យើងបណ្ណានេះគឺជាអនន្តលោកអ្នកខ្លោយខាងប្រចោតនិងអភិធម្មមកអង្គគង់ក្រែខាងជ្រឿយដៃរបស់ខ្ញុំកណាស្វាភាពនេះលោកជាអ្នកឧបល័យសម្រាប់ដោះស្រាយតាមវិន័យ ដូចផ្នែកខ្ញុំកណ្ណាស្មាពេលសូនតាំងនាមបញ្ញត្តិរបស់ខ្ញុំកណ្ណាថាជាមហាការតបដោយមានតាមដំណំដើមដែលធ្វើបឋមភាពសង្កេនីក្នុងពេលមនុស្សហើយព្រះអង្គគង់ក្រែខាងឆ្វេងធ្វើជាអនន្តគង់ក្រែខាងក្រែខាងស្ដាំធ្វើជាឧបល័យអញ្ចឹងជាងកណាមិនបាច់សួរថាទទួលមិនទទួលអ្វីនាំឲ្យវែងឆ្ងាយទេ សូមដាក់សំណួរទៅតែម្ដងពីព្រោះថាអស់លោកសពរទាំងឡាយក្នុងដំណាក់កាលនេះព្រះមហាការសពលោកធ្វើនោះលោកចាត់តាំងយ៉ាងរួចហើយតែដីនោះវាវែងឆ្ងាយណាស់ដល់តាំងជាអនន្តតាំងជាឧបល័យរួចហើយពេលណាដែលមានបល័យលោកសម្ដែងថាសុខណាទុវេអោសោកាំងខោ យៈតាំងកតបតកលំអហំអាយតមតាំងឧបលំវិនយ៉ាងបច្ចយ៉ាងប្រែជាសេចក្តីមកថាបើមនាសង្ឃដល់ចង្រៅពីគាត់លោកដាក់ចាស់ជាងគេលោកនិយាយបកទៅទេមនាសង្ឃទាំងឡាយដល់ចង្រៅពេលនេះជាពេលការគួរដល់ដល់គួរហើយសង្ឃដែលគប់ដីធ្វើសង្ឃយនាខ្ញុំកណ្ណានឹងសួរឧបល័យខាងផ្នែកវិន័យដូចតទៅ ឧបល័យយៈមនីឧបល័យដ៏ចម្រើនក្នុងពុទ្ធសាសនាដែលពុទ្ធជាម្ចាស់ចងបរិណិព្វានទៅដែលព្រះអង្គទ្រង់បញ្ញត្តិនៅបឋមបរាជិតសិក្ខាបទព្រះអង្គទ្រង់គង់នៅក្នុងបញ្ញត្តិនៅខាងក្រុងវេសាល័យវេសាល័យដោយមានរឿងអារាយអ្វីខ្លះសូមព្រះ ឧបល័យឆ្លើយដោះស្រាយដើម្បីនឹងចែកជូនពុទ្ធបរិស័ទបានជ្រាបព្រមទាំងព្រះអង្គគ្រប់អង្គទាំងអស់នឹងបានជ្រាបបានយល់អំពីសង្កេយនេសង្កេយនេប្រែមកថារៀបរៀងធម៌វិន័យឲ្យមានរបៀបរៀបរយទៅបែបមួយក៏ប៉ុន្តែនោះក្នុងគណៈកាលពេលនោះដល់ពេលឥឡូវនេះចាប់យកចាស់ចាស់ យកគោលគោលមកកន្លែងមកកន្លែងដើម្បីនឹងបំពេញឲ្យបានគ្រប់ជាដាច់ជូនបករណាអត់លោកសុខរបស់ទាំងឡាយកំណត់ទេសូមអបល័យឆ្លើយអ្នកមោតតៈវគ្គយៈតោរហតោសម្មាសម្ពុទ្ធ អ្នកមោតស្សៈភៈយៈតោរតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភៈយៈតោរតោសម្មាសម្ពុទ្ធស្សៈបន្ទាប់អំពីបទនមស្ការដល់ភ្លេងទៅខ្ញុំប្រកករណាស្មាដែលបានទទួលជ្រះចាត់ចែងអំពីព្រះមហាកសបៈហើយមកចម្រើនគឺចាត់ឲ្យខ្ញុំប្រកករណាស្មានេះ ទទួលនីតិជាឧបល័យបាទឧបល័យចឹងទេមុននឹងខ្ញុំប្រកាសណាអាមានឹងឆ្លើយតបនៅបញ្ហាកម្មដល់ប្រមាថែនោះបកូនជំរាបនៅមូលហេតុខាងដើមដែរឲ្យពុទ្ធបដិជ្ជគុណព្រះអង្គគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទទៀតអំពីខ្ញុំប្រកាសណាអាមាទៀតផងនៅក្នុងពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធទាំង3ប្រៃទៅដាក់ទាំង3នេះ ប្រៀបដូចជាជើងចង្ក្រានទាំង3សម្រាប់ធ្វើក្រតែនៅក្នុងទីនេះលោកព្រះអង្គចាត់ជាបីក្រែ3នេះក៏ក៏ប្រៀបឧបមាដូចជាបីដកទាំង3ដែរក៏ប៉ុនចំណោមនៃដុំចង្ក្រានទាំង3នេះពុទ្ធបរិស័ទមិនស្មើគ្នាទេមិនស្មើគ្នាទេមានអន្តរមានបកែខ្លះជាពិសេសគឺខ្ញុំប្រកាសណាស្មារតីនឹងឯងដែលជាដុំចង្ក្រានដ៏អង្គជាទីបំផុត អញ្ចឹងហើយបានជាសុំទូលទៅព្រះអាថែឲ្យយល់ពីហេតុការណ៍នេះបើមិនចង្កត់មុនមកលើខ្ញុំប្រកាសណាស្មានេះត្រីរោវារលំចន្ទ្រាននឹងទៅវិលាទាំងអស់តែគ្នាទេដូច្នេះទេខ្ញុំប្រកាសណាទូលដល់ព្រះអាថែឲ្យជ្រាបបថាបថាតិចទៅនៅព្រះអង្គទៅលោកបានដល់ទីចុងបញ្ចប់ទាំងអស់គ្នាយ៉ាងណាដោយពុទ្ធបរិស័ទប្រកាសណាគ្រប់ព្រះអង្គសូមមេត្តាចាស់ការបើឆ្លើយទៅបញ្ហាកម្មនេះហើយ មិនបានសំស្របមិនបានចំទិសសម្បានយ៉ាងណានោះក៏មានបរិយាបងនេះសម្រាប់បញ្ជាក់បញ្ជូនពីក្រោយសូមខន្តីអភ័យចំពោះខ្ញុំប្រកាសណានឹងអាត្មាជាតិសូមចម្រើនពរបញ្ហាកម្មដែលប្រមាថើបានទួមកខ្ញុំប្រកាសណាអាត្មាដែលជាតំណាងជួបនៅក្នុងបច្ចុប្បន្ននេះជាអបល័យនេះប្រងចង់ទួពីខាងដើមនៃប្រវិន័យ អញ្ចឹងសូមជម្រាបខាងដើមបន្តិចវិន័យវិន័យហ្នឹងគឺបានចែកចេញជាពីរចែកចេញជាពីរវិន័យមួយនោះគេហៅថាអាគាអាគារយៈវិន័យនេះបានដោយវិន័យរបស់របស់ពុទ្ធបរិស័ទដែរជាទាយកទាយិកាឧបាសកឧបាសិកាហ្នឹងអាគារៈនេះគឺផ្ទះនឹងឯងវិន័យរបស់អ្នកដែលមានផ្ទះជាប់នៅទ្រព្យសម្បត្តិមានគោក្របី ដូកដីអតីតពុះស្វាយកូនចៅញាតិមិត្តទាំងអស់ហ្នឹងវានៅជាប់សង្កេតអញ្ចឹងបានគេឲ្យឈ្មោះថាឲ្យឈ្មោះថាអាទានរយៈវិន័យពីព្រោះវិន័យនេះនៅជាប់សង្កេតនេះមួយពីរអនារគារយៈវិន័យវិន័យនេះបានដល់សព្វចិត្តមានវិខសាមណេរជាដើមនោះប្រងមានការលះពោះណាលះពោះចេញចាកតាមជាលក្ខណៈតិចនេះអនារអនាគារយៈវិន័យហ្នឹងប្រងចេញផុត លះបង់ណានេះកម្លាំងណាចេញចេញផុតពីពីពីពីគេហើយលែងចិត្តទៅហើយនេតិហើយនេតិនេះព្រះអង្គបានចោទសួរមកដល់ខ្ញុំប្រកាសណាអាត្មានេះសួរថាវិន័យដែលខាងដើមព្រះពុទ្ធជាម្ចាស់បរមគ្រូនៅយើងព្រះអង្គទ្រង់បញ្ញត្តិនៅសិក្ខាបទរបស់ភិក្ខុនោះលោកចោទសួរថាមានប៉ុន្មានផ្នែកខាងក្រៅចិត្តនោះអញ្ចឹងសូមទូលថ្វាយដល់ព្រះមហា ការតប់នេះគឺថាប្រាជិកមាន4ប្រងមាន4ទី1នោះថ្ងៃខាងប្រាជិកទី1គឺបានដល់សាមេកុមិឆាការៈយ៉ាយ៉ាងណាសូមលើកបន្តិចមកបញ្ជាក់ក្នុងសិក្ខាបទបទទី1ហ្នឹងគឺថាសម័យនោះព្រះអង្គទ្រង់ប្ររពនឹងភិក្ខុសុតិនភិក្ខុហើយរឿងទាំងអស់នេះបើតាមយើងពិនិត្យរៀនទៅគឺថា ទៅទាំងពិភពខូចប៉ុន្តែពិនិត្យទៅមិនមិនខូចទេពុទ្ធបរិស័ទនឹងព្រះអង្គតែករណីព្រះអង្គជាជំនិតនៅចាស់ទៅទាំងពិភពចង់ទៅបួសក៏ប៉ុន្តែកន្លងទៅនោះម្ដាយឪពុកញោមលោកនឹងចង់ឲ្យមានគ្រួសារចុះពីព្រោះមានកូនមួយខ្លាចដាច់ពូជអញ្ចឹងទេបានទៅសម្ដឹងស្ត្រីម្នាក់ឲ្យជាគូដណ្ដឹងហើយប៉ុន្តែពិភពទៅធិននឹងទៅធិននឹងមិនព្រមមិនចង់បួសទេអាមិនចង់យកគ្រួសារទេរហូតដល់ធ្វើកម្មនឹងដល់ខ្លាំងមែនទែន អត់បាយក៏ហើយទឹកលេខនៅដីលេខនៅដីតើតែជាស្លាប់បានពួកមកទេមកនិយាយនឹងមេបានឹងយូរថាបើនៅតែបន្តកម្មភាពនេះទៀតឃើញតែស្លាប់ហើយអញ្ចឹងទេសូមឲ្យបួសទៅបានប្រមឲ្យបួសដល់បួសហើយពុទ្ធបរិស័ទមិនអស់ចិត្តទេណាញោមហ្នឹងមកពីញោមទេរឿងហ្នឹងបាទមកពីញោមទេមិនមែនមកពីលោកទេណាបាទបើដល់មកបួសចឹងមិនអស់ចិត្តទេរហូតដល់ទៅតាមតាមនិយាយវល់វល់វល់តលោកហ្នឹងទៅផ្ទះ ដើម្បីបង្ហាញពីទ្រព្យសម្បត្តិរបស់ញោមបកើតញោមក្មេងនេះទាំងអស់នេះឃើញតែច្រើនដើម្បីឲ្យលោកត្រេកអានទ្រព្យសម្បត្តិនេះឲ្យចង់ចិត្តចាហើយលោកនៅតែមិនចង់ចិត្តហើយញោមឯងយកទៅចាក់ចោលទៅអាត្មាមិនត្រូវការទេលោកក៏ទៅនិមន្តទៅនៅព្រៃទៅទីបំផុតមតិយោបាយរបស់ញោមស្រីនេះតទៅទៀតហើយនាំកូនស្រីកូនតាតាដែលគូចំដឹងនេះណាទៅនិយាយដល់លោកនៅព្រៃនោះទៀតថាកូនលោកម្ចាស់ចែកដែរប្រាប់ពូជមួយទេចុះចា ចែកក្របពូជយើងយកមើលចែកក្របពូជនៅទៅចាស់ហើយលោកមិនបានជាគិតដឹងអាក្របពូជនឹងអាបែបមិនទេលោកក៏អនុញ្ញាតឲ្យមកក្របទៅនេះឲ្យមកក្របទៅនេះរឿងនឹងពុទ្ធបរិស័ទប្រការណាគ្រប់អង្គពិចារណាមើលចាស់ណាសួរថាប្រការណានឹងពុទ្ធបរិស័ទទៅតើតម្រាក់ទោសទៅលើអ្នកណាទៅលើញោមឬទៅលើលោកលើកឡើងប៉ុណ្ណឹងដើម្បីអាចប្រការណានឹងពុទ្ធបរិស័ទ យល់បានហើយក៏បញ្ហាទី1សូមប្រគេនទៅព្រះមហាក្សត្របាទសូមប្រងជ្រាបខ្ញុំកណាលើកឡើងប៉ុណ្ណេះហើយក៏សូមប្រាប់តាមទៅនៅដែលតែព្រៃឡើងបាញ់ឡើងនេះគឺខ្ញុំទៅច្រើនហើយហើយការនេះខ្វះខាតរបស់នេះក៏មានយ៉ាងដែរពីព្រោះថាពេលនេះក៏ខ្លី នឹងរៀបរាប់ទៅតាមបដណៈបឋមនករាជិកនោះមិនបានសពគ្រប់ទេអញ្ចឹងក្នុងដំណាក់កាលពេលលោកខ្ញុំកណាស្វាទេទុំបន្តបំពេញបន្តិចទៀតពុទ្ធិកាដែលព្រះឧបល័យលោកបានឆ្លើយអំពីម្ដាយអំពីឪពុកឈ្មោះថាកលនកតេខៃដែលបញ្ចុះបញ្ចូលដល់សតិភិក្ខុបណ្ដោយឲ្យមានពូជមួយនោះលួងលោមលោកខ្លាំងណាស់ មនុស្សលោមលោកក៏ទៅខាងក្នុងទីផ្ទះដល់ទៅខាងក្នុងទីផ្ទះហើយប្រើកម្មកហើយយករនាំងបានមកខាងវេមកខាងស្ដាំមកខាងគួរកំណោប្រាក់មកខាងគួរកំណោអ្នករួចហើយពេលណាលោកលោកដឹងថាមិនបានពេលណាហើយបងបើកបង្ហាញតាលោកមើលបើលោកមិនដឹកមកស្របទាំងអស់នឹងអ្នកណាថែរក្សាលោកបង្កប់ថាយកមក ប្រើពូលីកម្មកដឹកលះដឹកប្រាក់នឹងទៅចាក់កណ្ដាលសមុទ្រអស់ទៅគឺអនុសុំប្រឡាយគាត់